កាយលោកគេថាឯងឯងចេះចុះហើយចិត្តបោះឆ្នោតអីចឹងផងណាប៉ុន្តែមានរឿងមួយក៏គួរតែនិយាយដែរម្សិលមិញខ្ញុំទៅកាត់ណាឬសីមាហើយក៏បានផ្ដល់ឱកាសឲ្យលោកណាប្រធាន ក្រុមហ៊ុនបូយងទៅជួបពិភាក្សា ដោយសារតែកន្លងទៅក្រុមហ៊ុនវូយ៉ងបានប្រគល់ឲ្យសាលារាជធានីភ្នំពេញនៅឡានចំនួនដែរឡានក្រុងចំនួន300គ្រឿង200គ្រឿង200គ្រឿងអញ្ចឹងដោយឃើញប្រសិទ្ធភាពនៃរថយន្តក្រុងដែលគាត់ផ្ដល់ឲ្យយើងហើយយើងបានប្រើប្រាស់ក្នុងរយៈពេលកន្លងទៅជាពិសេសយើងដឹកមនុស្សជាង50000នាក់ក្នុងពេល ចូលឆ្នាំ ហើយដឹកដោយសវត្ថភាពទៀតអត់មានអ្នកណាគ្រោះថ្នាក់នៅលើឡានក្រុងទេនៅលើឡានក្រុងអញ្ចឹងទេម្សិលមិញគាត់ទៅជួបជាមួយខ្ញុំគាត់សុំផ្ដល់រថយន្តក្រុង1000គ្រឿងថែមទៀត1000គ្រឿងហើយ1000គ្រឿងនេះគាត់ សុំថាឲ្យយើងចាត់ចែងទៅតាមបណ្ដាខេត្ត ដើម្បីជាការតភ្ជាប់ខ្លួនចេះគាត់ថាអារឿងជិះម៉ូតូជិះអីចេះតែជិះបានទេប៉ុន្តែបើសិនជាមានឡានក្រុងច្រើនគាត់មិនជិះម៉ូតូទេ ដូច្នេះអាផ្លូវក៏វាមិនចង្អៀតគ្រោះថ្នាក់ចរាចរណ៍ក៏តិចទៀតអញ្ចឹងគឺវាល្អបើគាត់ឲ្យអញ្ចឹងបានខ្ញុំតាក់ទងភ្លាមភ្លាមដល់សារចេះគាត់ថាឥឡូវគាត់សុំបកគលជាភវិការហ្មងហើយឲ្យកម្ពុជាបញ្ជាទិញអញ្ចឹងបានជាខ្ញុំ ឲ្យឡានមួយនាំផ្លូវរបស់គាត់ ទៅជួបអាដាមអូនពន់និរតដើម្បីគាត់ប្រគល់ថវិកាប្រមាណសម្រាប់ទិញឡាន1000គ្រឿង1000គ្រឿងហើយមករៀបចំបណ្ដាញដឹកជញ្ជូនហើយឡាននេះគាត់សន្យាថា5ឆ្នាំក្រោយនឹងប្រែទៅជាអរិយឡានអ៊ីត្រូសេនណាតែម្ដងដូច្នេះវាកាន់តែតាន់សម័យកាន់តែតាន់សម័យ គាត់ប្រើពាក្យថាការវិនិយោគរបស់គាត់គាត់មិនយកការវិនិយោគនេះប្រាក់ចំណេញនេះចេញពីស្រុកខ្មែរទេគាត់ទុកជួយពង្រីកការងារឲ្យខ្មែរនិងជួយទៅដល់កិច្ចការសង្គមរបស់ខ្មែរណាគឺជារឿងមួយល្អហើយម្សិលមិញគាត់ក៏ស្នើសុំបើកគេហៅថាសកលវិទ្យាល័យផ្នែកសុខាភិបាល ខ្ញុំទាស់ទមជាមួយនឹងបងបងបុរីអនុញ្ញាតបើកទៅយើងពង្រឹងសមត្ថភាពផ្នែកព្រោះអញ្ចឹងអានឹងនិយាយតាមត្រង់ទៅគឺថាវាជាមុខវិជ្ជាមួយដែល យើងត្រូវតែគិតក៏ប៉ុន្តែ យើងមិនអាចនឹងផ្អែកទៅលើសាលារដ្ឋដោយមិនផ្អែកទៅលើសាលាឯកជនជួយបរិបដាលទេ ជួយបរិបដាលទេអញ្ចឹងទេ ចំណុចនេះគឺជាចំណុចដែលយើងទទួលបាន ប្រជាជនយើងធ្វើតាណាអ្នកដែលធ្វើតាណាហើយចឹងបាទខ្ញុំផ្ដាំថា ច្បាស់ណាស់ប្រជាជនយើងឃើញទេមកចូលឆ្នាំ50000អ្នកជិះលើឡានក្រុងអត់ស្គាល់គ្នាសោះទៅស្គាល់គ្នាលើឡានក្រុងអាហ្នឹងករណីទូទៅប៉ុន្តែករណីពិសេសគឺករណី កំឡោះនិងកំមុំគេអាចជួបគ្នាលើឡានក្រុងហើយខ្ញុំសូមប្រាំផ្ញើថាបើក្មួយក្មួយទាំងឡាយហើយ បានជួបគ្នាលើឡានក្រុងហើយថ្ងៃក្រោយទៅរៀបការជាមួយគ្នាសូមប្រាប់មកខ្ញុំផងដើម្បីច្បាស់ព្រោះអីអង្គសង្ក្រានណដែលធ្លាប់ធ្វើពីមុនមកណាកំមុំកន្លោះ ខាងសហភាពសហព័ន្ធយុវជនគេទៅជួបគ្នានៅក្នុងបន្ទាប់ទៅគេคล้ายទៅជាគូសកលជាមួយគ្នានៅឯចេញពីអង្គរសង្ក្រានណាចេញពីអង្គរសង្ក្រានហើយខ្ញុំមានជំនឿថា50000នាក់ដែលជួបគ្នាលើឡានក្រុងអាចនឹងមានកំមុំនិងកន្លោះជួបគ្នាហើយចាប់ចិត្តតាក់ទងគ្នាអញ្ចឹងទេអានឹងធម្មជាតិយើងអត់ទៅហាមខត់អី ចំណន់អាពតអញ្ចឹងអញ្ចឹងយកទៅវាយចោលបាត់ហើយតែចំណន់នេះលើកទឹកចិត្តទៀតណាលើកទឹកចិត្តថាបើសិននៅឆ្លាញ់គ្នាណារៀបការផ្ញើសម្បត្តិការឲ្យផងប៉ុន្តែប៉ុន្តែកុំបង្កើតរឿងថាហេរៀបការព្រោះយាយសាទៅអត់ទេធ្វើមិនយកតែចំណងដៃសិនបាទអត់ទេអត់លេងអត់លេងចូលទេអត់លេងចូលទេ សាកលវិទ្យាល័យអាស៊ីអឺរ៉ុបជំរឿនល្អបំផុតសម្រាប់ឱកាសការងារ។